ចាស់គ្រប់ព្រះអង្គគឺគ្រប់សការៈសូមគ្រប់គណៈវាគ្មិនឯកឧត្តមដិតសភាចាស់ឯកឧត្តមកិត្តិភាជាអ្នកសម្របសម្រួលព្រមទាំងឯកឧត្តមអស់លោកលោកស្រីខ្ញុំកិត្តិយសទាំងអស់ដែលមានវត្តមាននៅក្នុងបន្ទប់នេះវាគ្មិនពីររូបបានធ្វើបទអន្តរាគមរួចហើយដោយដោតពីបញ្ហាពិភពលោកបានងាកមកកាន់តំបន់អាស៊ាន ឥឡូវនេះមុំនៃបទអន្តរាគមរបស់ខ្ញុំខ្ញុំចង់ zoom បដោតមក ប្រទេសកម្ពុជាវិញដោយសារយើងជាផ្នែកមួយរបស់ពិភពលោកដូច្នេះសួរថាតើកម្ពុជាយើងនឹងទទួលបានអ្វីហើយនឹងមានអ្វីកើតឡើង នៅក្នុងបរិបទដែល មានការកាន់អំណាចថ្មី របស់សហរដ្ឋអាមេរិកគឺលោក Joe Biden ជាបឋម អ្វីដែលយើងគួរកត់សម្គាល់គឺថាទោះបីជាសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីមួយណាក៏ដោយក៏សារជាតិឬក៏ policy របស់គេនៅដដែលទេប៉ុន្តែគ្រាន់តែអាចដូរខ្លះនៃ character style របស់បុគ្គលម្នាក់ម្នាក់អញ្ចឹងបើយើងពិនិត្យមើលប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាយើងជាមួយសហរដ្ឋអាមេរិកតាំងពីទសវត្ស1950មកទល់នឹងបច្ចុប្បន្នយើងឃើញថាកម្ពុជានិងសហរដ្ឋអាមេរិកអត់មិនមែនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចអូកល្អូនជាមួយគ្នាទេគឺជាចំណងការទូតមួយធម្មតាប៉ុន្តែភាគច្រើនគឺពោពេញទៅដោយភាពប្រកម្មរកោ យើងឃើញថាលើកលែងតែសម័យវិសាជារដ្ឋខ្មែរសម័យលន់នល់70 75ដែលមានការគ្រប់គ្រងពីសហរដ្ឋអាមេរិកក្រៅពីនោះគឺជាទូទៅយើងមានភាពកម្មកុសច្រើនជាមួយសហរដ្ឋអាមេរិកសំណួរនៅទីនេះដែលសំខាន់ដែលយើងគូស្វែងយល់សម្រាប់ខ្ញុំយល់គឺហេតុអ្វីបានជា កម្ពុជានិងសហរដ្ឋអាមេរិកមិនដែលមានប្រវត្តិជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ឬក៏អូនអើនជាមួយគ្នានេះជាសំណួរដែលយើងគូសញ្ញយុទ្ធដោយផ្អែកលើអភិក្រមនៃទំនាក់ទំនងអន្តរជាតិយើងប្រកាសជាអត់ឆ្ងល់អត់មានអីចម្លែកទេអត់ចម្លែកនៅត្រង់ថាទំនាក់ទំនងអន្តរជាតិអ្វីដែលសំខាន់គឺផលប្រយោជន៍នេះជាក្រក្រមមួយ ដែលយើងទាំងអស់គ្នាបានដឹង ផលប្រយោជន៍ជាកត្តាកំណត់នៃទំនាក់ទំនងល្អមធ្យមឬក៏រកម្មរកុសបើកម្ពុជាយើងជាប្រទេសមួយតូចហើយអត់មានផលប្រយោជន៍ធំដុំសម្រាប់សហរដ្ឋអាមេរិកទេដូច្នេះហើយបានជា ក្នុងខ្សែភ្នែករបស់សហរដ្ឋអាមេរិកយើងឃើញហើយថាមិនសូវជាមើលឃើញប្រទេសកម្ពុជាទេដូច្នេះ កត្តាកំណត់មួយដែលយើងអាចមើលឃើញគឺផលប្រយោជន៍នេះឯងគ្មាន ផលប្រយោជន៍គ្មានទំនាក់ទំនងល្អហើយបើគ្មានជំនួយហើយបើមានជំនួយតិចតួចគឺចងភ្ជាប់ទៅដោយលក្ខខណ្ឌស្មុគស្មាញហើយជាពិសេសគឺប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហើយត្រង់ចំណុចនេះយើងក៏គួរកត់សម្គាល់ថាប្រជាធិបតេយ្យសិទ្ធិមនុស្សដូចរបៀបខ្លួនខាងដើមបានលើកថា គឺជាគុណតម្លៃរបស់លោកខាងលិចដែលគាត់ តាំងនាមជាអ្នកជើងឯកខាងគុណតម្លៃជាតតែងសិទ្ធិមនុស្សប៉ុន្តែបើយើងចោទសួរទៅទៀតថាតើប្រជាធិបតេយ្យនិងសិទ្ធិមនុស្សពិតជាស្នូលនៃទំនាក់ទំនងនយោបាយការបរទេសរបស់លោកខាងលិចដែរឬទេចម្លើយថាមិនមែនទេប្រជាធិបតេយ្យនិងសិទ្ធិមនុស្សវានៅក្រោមផលប្រយោជន៍ ហើយមានឧទាហរណ៍ច្រើនដែលយើងអាចលើកបានឧទាហរណ៍នៅ ក្នុងតំបន់យើងនេះប្រទេសជិតខាងយើងនេះ ជាឧទាហរណ៍មួយស្រាប់ជាមួយនឹងប្រទេសវៀតណាមគឺសហរដ្ឋអាមេរិកក៏ដូចជាសហភាពអឺរ៉ុបបានចងសម្ព័ន្ធភាពចុះហត្ថលេខាជាមួយគ្នាដើម្បីរកស៊ីពាណិជ្ជកម្មសេរីអីជាដើមដោយពួកគេមិនបាននិយាយអំពីជាតបតៃសិទ្ធិមនុស្សទេ ប៉ុន្តែទីមួយប្រទេសតូចតាចដែលមិនសូវមានប្រយោជន៍ដូចជាកម្ពុជាដូចជាឡាវឬក៏ភូមាអីជាដើមនេះគេចងជាប់លក្ខខណ្ឌច្រើនគឺវិជាធិបតេយ្យនិងសិទ្ធិមនុស្សអញ្ចឹងត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ថា យើងនិយាយបែបនេះយើងមិនមែនចង់រិះគន់ឬក៏ទូមនោះទូមនេជាមួយនឹងប្រទេសជិតខាងយើងទេ យើងគ្រាន់តែចង់និយាយ ពិភាក្សាដើម្បីជាការយល់ដឹងពីព្រោះនៅពេលដែលយើងយល់យើងអស់ឆ្ងល់ហើយបានជាយើងចេះតែមានភាពប្រកម្មរកុសជាមួយសហរដ្ឋអាមេរិកជាមួយសហភាពអឺរ៉ុបអីកន្លងទៅហ្នឹងអញ្ចឹងដល់ពេលយើងយល់អាហ្នឹងយើងលែងឆ្ងល់ថាទំនាក់ទំនងអន្តរជាតិនេះគឺវាឈរទៅលើផលប្រយោជន៍ជាធំហើយអញ្ចឹងបានជាកម្ពុជានិងចិនហ្នឹងគឺថា មានទំនាក់ទំនងកាន់តែល្អទៅល្អទៅដោយសារអីដោយសារចិនគាត់បោះផលប្រយោជន៍ច្រើនហើយឧទាហរណ៍មិនមែនតែកម្ពុជាមិនមែនតែវៀតណាមហើយក៏មិនមែនតំបន់អាស៊ានទេនៅតំបន់ផ្សេងទៀតអឺរ៉ុបដែលទៅរកស៊ីជាមួយចិនដែលគាត់សុខចិត្តមិនស្ដាប់សហរដ្ឋអាមេរិកទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនក៏ជាផ្នែកមួយនៃផលប្រយោជន៍ថ្មីថ្មីនេះបច្ចុប្បន្ននេះដែល ប្រទេសរុស្ស៊ីមានបញ្ហានយោបាយដែរមានការចាប់ខ្លួនមានដឹកនាំបពប្រឆាំងអាឡិចស៊ីណាវ៉ានីហើយពេលនោះមានការដាក់គំនាបទៅលើសហភាពអឺរ៉ុបថាត្រូវកាត់ផ្ដាច់ពាណិជ្ជកម្មជាមួយនឹងរុស្ស៊ីក្នុងការតបំពុងអ៊ូស្មានចូលទៅក្នុងអឺរ៉ុបអីជាដើមពេលនោះអាល្លឺម៉ង់គាត់បដិសេធ គាត់ថារឿងនេះជារឿងនយោបាយហើយរឿងរុស្ស៊ីជារឿងពាណិជ្ជកម្មជារឿងដាច់ដោយឡែកពីគ្នាឃើញទេដូច្នេះនៅពេលដែលមានផលប្រយោជន៍អ្វីអ្វីគឺត្រូវបែងចែកដាច់ពីគ្នាប៉ុន្តែបើអត់ប្រយោជន៍ទេ នៅពេលដែលគេផ្ដល់ជំនួយផ្ដល់អីវិញបន្តិចបន្តួចគេសិតតែចោលភ្ជាប់ដោយលក្ខខណ្ឌស្មុគស្មាញនេះគ្រាន់តែជាផ្នែកមួយដែលខ្ញុំគិតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ពីនេះទៅដល់4ឆ្នាំទៀតក៏ប្រហែលជាមិនខុសគ្នាទេប៉ុន្តែឥឡូវនេះយើងមាននិន្នាការមួយដែលយើង តាមដានមើលទាំងអស់គ្នាមានខ្ញុំចាត់ទុកថាជាបង្អួចមួយ ច្រកមួយដែលមានការប្រែប្រួល អាច មានការប្រែប្រួលនយោបាយការបរទេសរបស់លោកខាងលិចអឺក្រុមអ្នកជំនាញអ្នកសិក្សាស្រាវជ្រាវអ្នកវិភាគជាច្រើន គេបានលើកឡើងថានយោបាយដាក់ទំនាបទៅលើប្រទេសផ្សេងផ្សេងជាពិសេសប្រទេសតូចតូចរបស់សហរដ្ឋអាមេរិកក្តីរបស់សហភាពអឺរ៉ុបក្តីជានយោបាយមួយដែលខាតហើយជា ចលករមួយដែលផ្ដល់ផលចំណេញដល់ចិត្តដូច្នេះកាលពីមិនត្រឹមតែអ្នកវិភាគអ្នក ស្រាវជ្រាវឯករាជ្យនៅខាងក្រៅទេក៏មិនដែរកាលពីដើមខែកុម្ភៈនេះក្រមការងាររបស់រដ្ឋបាលលោកជូបៃដិនដែលហៅថា South East Asia Task Force ក៏បាន ដាក់របាយការណ៍មួយដែរជូនរដ្ឋបាលលោកជូបៃដិន ដោយគេបានវិភាគយ៉ាងស៊ីជម្រៅអំពី ការខាតនិងការចំណេញនៃនយោបាយរបស់សហរដ្ឋអាមេរិកពេលដែល ប្រើការដាក់ទណ្ឌកម្មដាក់ទំនៀបទៅលើបណ្ដាប្រទេសតូចតូចជាពិសេសគឺបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍យើងនេះគឺថាគឺជាការខាត់បងដូច្នេះគេផ្ដល់យោបល់ថាសហរដ្ឋអាមេរិកគួរតែប្រើប្រាស់វិធីរបៀបធ្វើការងារដែលមានប្រសិទ្ធភាពជាមួយនឹងអាស៊ាននិយាយជារួមឬមួយក៏សមាជិកអាស៊ាននីមួយនីមួយនិយាយដោយឡែក របៀបធ្វើការមួយដែលមានប្រសិទ្ធភាពប្រសើរជាង ការដាក់ទណ្ឌកម្មឬក៏គំនាបអញ្ចឹងយើងតាមមើលទាំងអស់គ្នាថាតើវាមានអ្វីប្រែប្រួលចាប់ពីពីនេះតទៅមុខថាតើរដ្ឋបាលលោកជូបៃដិនអាចនឹងផ្លាស់ប្ដូរនយោបាយដាក់គំនាបឬទៅជាការបោះដៃមករកប្រទេសទូតាចដោយភាពទន់ភ្លន់តាមរយៈការប្រើប្រាស់ផលប្រយោជន៍ឬក៏នៅតែ បន្តនយោបាយតាមបែបប្រពៃណីដដែលនេះជា អ្វីដែលយើងគួរតាមដានមើលហើយពីនេះទៅមុខបើសិនជាមានការប្រែប្រួលវាចាត់ទុកថាជា សំណាងមួយដែរសម្រាប់ប្រទេសតូចតាចហើយក្នុងនោះក៏មានកម្ពុជាដែរនៅពេលដែលបើសិនជាមានណាប៉ុន្តែយើងមិនទាន់ដឹងថាតើរដ្ឋបាលលោកជូបៃដិននឹងប្រែប្រួលឬក៏នៅតែបន្ត នយោបាយតាមបែបប្រពៃណីរបស់គាត់ឬក៏យ៉ាងណាទេឥឡូវយើងក្លែកមើលមកប្រទេសកម្ពុជាយើងទៀតសពថ្ងៃបញ្ហាមួយដែលយើងគួរតែពិនិត្យពិចារណាគឺក្នុងចំណោមខ្មែរយើងមានអ្នកស្អប់ចិនគ្រប់គ្រងអាមេរិកមានអ្នកគ្រប់គ្រងមានអ្នកស្រឡាញ់អាមេរិកស្អប់ចិនមានអ្នកស្រឡាញ់ចិនស្អប់អាមេរិក នេះគឺជាបញ្ហាមួយដែលខ្ញុំកត់សម្គាល់អើយធម្មតាការស្អប់ស្រឡាញ់ចូលចិត្តមិនចូលចិត្តមិនមែនជាកំហុសទេវាជាធម្មតា ជាអារម្មណ៍ធម្មជាតិក៏ប៉ុន្តែអ្វីមួយដែលយើងគួរឲ្យកត់សម្គាល់នោះគឺថាខ្មែរយើងប្រើនិច្ចនាការផ្ទាល់ខ្លួន ដើម្បីយកបញ្ហាគុំសាស្ត្រនយោបាយអន្តរជាតិមក ធ្វើបាបមកធ្វើអ្វីមួយដែលធ្វើឲ្យខូចផលប្រយោជន៍ខ្លួនឯងខ្ញុំឧទាហរណ៍ថានៅពេលដែលយើងប្រកាន់ជំហរទស្សនៈនយោបាយកាត់មុខរៀងរៀងខ្លួនអ្នកដែលស្អប់ចិនពេលដែលយើងនិយាយអីពីចិនតិចគឺដឹងតែចិនខុសដឹងតែពីការរិះគន់ចំណែកអ្នកគ្រប់គ្រងអាមេរិកអ្នកស្អប់អាមេរិកក៏អញ្ចឹងដែរណាឃើញអាមេរិកធ្វើអីគឺខុស ទស្សនៈត្រង់នេះខ្ញុំយល់ឃើញថាជាការខាតពីលយើងជាប្រទេសតូចតាចមួយ យើងគួរតែទីមួយយើងមើលតើចិនគាត់ទៅណាហើយតែកំពុងធ្វើអីសហរដ្ឋអាមេរិកពេលនេះកំពុងធ្វើអីគាត់ទៅណាហើយយើងជាប្រទេសតូចតាចយើងធ្វើម៉េចដើម្បីសម្របសម្រួលធ្វើខ្លួនយ៉ាងម៉េចដើម្បីទាញយកផលប្រយោជន៍ពីមហាអំណាចនេះគឺជាអ្វីដែល ខ្ញុំគិតថាយើងគួរតែធ្វើឥឡូវខ្ញុំសូមធ្វើសេចក្តីសន្និដ្ឋានបន្តិចអំពីប្រទេសកម្ពុជាយើងតាមរយៈនយោបាយការបរទេសនិងភូមិសាស្ត្រនយោបាយអន្តរជាតិដែលពេលនេះយើងចាត់ទុកថា យើងកំពុងនៅក្នុងបរិបទមួយនៃការរះឡើងមហាអំណាចថ្មីគឺចិនហើយ ដែលកំពុងប៉ះទង្គិចខ្លាំងជាមួយសហរដ្ឋអាមេរិកបើយើងនិយាយតាមមួយយ៉ាង យើងជាអ្នកកាន់ពុទ្ធសាសនាយើងថាដូចសម័យយើងកើតយើងកើតតាន់សម័យពុទ្ធត្រាស់ដឹងហ្នឹងណាប៉ុន្តែខុសពីសម័យមហាអំណាចចាស់និងមហាអំណាចថ្មី មហាអំណាចចាស់និងមហាអំណាចថ្មីនេះ យើងគិតថាកម្ពុជាយើងអាចនឹងមានលៀប ផងគ្រោះផងលៀបនៅត្រង់ណាលៀបនៅត្រង់ថានៅពេលដែលមហាអំណាចចាស់និងមហាអំណាចថ្មីគាត់ប្រជែងគ្នាដោយនយោបាយស្រទន់ហើយតាមរយៈការប្រើប្រាស់ផលប្រយោជន៍ដើម្បីទាក់ទាញប្រទេសមួយចំនួននីមួយនីមួយឲ្យចូលក្នុងសម្ព័ន្ធភាពរបស់ខ្លួនពេលនោះប្រហែលជាយើង មានឱកាសទាញបានផលប្រយោជន៍ច្រើន ពីមហាអំណាចទាំងសពខាងអាមេរិកប្រសិនបើគាត់បដូរនយោបាយពីការគៀបសង្កត់ដាក់ទំនៀបមកជានយោបាយស្រទុនដោយផ្ដល់ផលប្រយោជន៍បើថាចិនផ្ដល់ច្រើនគាត់ក៏ត្រូវផ្ដល់ច្រើនជាងចិន ដើម្បីទាក់ទាញសមានចិត្តរបស់ប្រទេសនីមួយៗឲ្យស្រឡាញ់គាត់នេះអាចជាផលប្រយោជន៍គាត់ប៉ុន្តែផ្ទុយទៅវិញ បើសិនជាការប្រណាំងប្រជែងនេះវាទៅជាយកឈ្នះចាញ់តាមរយៈអ្វីដែលគាត់បានធ្លាប់ធ្វើជាប្រពៃណីរួចមកហើយការដាក់ទំនៀបគៀបសង្កត់តនកម្មអីផ្សេងផ្សេងហ្នឹងយើងអាចរងគ្រោះហើយរងគ្រោះមួយទៀតដែលយើងព្រួយបារម្ភខ្លាំងគឺដែលគេបោះដុំថ្មមកដុំមកឲ្យយើងកាន់ជាដុំថ្មក្តៅ ហើយដូចវិក្មិនខាងដើមលើកបានលើកឡើងមិញគឺអ្វីដែលកើតឡើងនៅកម្ពុជាយើងនេះគឺបានកើតហើយ មាន ការចាត់ប្រកាន់ថាកម្ពុជាផ្ដល់ដែនដីសម្រាប់ជាអីគេមូលដ្ឋានយោធារបស់ចិនអីជាដើមនេះគឺជាជាដុំថ្មមួយក្តៅដែលគេបោះមកឲ្យកាន់ហើយតែយើងត្រូវធ្វើម៉េចទេណាដូច្នេះអ្វីដែលយើងព្រួយបារម្ភនៅត្រង់ហ្នឹងឯង អញ្ចឹងព្រួយបារម្ភមួយទៀតដែលធំជាងហ្នឹងហើយគិតថាប្រហែលជាមិនអាចកើតទេ យើងគិតថាចឹងចោះអឺសង្គ្រាមសង្គ្រាមលោកលើកទី3ប្រហែលជាយើងគិតថាមិនកើតទេព្រោះប្រទេសមួយមួយសិតតែមាននុយក្លេអ៊ែរដូច្នេះខ្ញុំជឿថាទាំងមេដឹកនាំចិនមេដឹកនាំសហរដ្ឋអាមេរិកមេដឹកនាំគ្រប់គ្នាមិនចង់ឃើញពិភពលោកនេះរលត់រលាយទេអញ្ចឹងយើងមិនសង្ឃឹមថា នឹងអាចកើតទៅចុះទី2មិញយើងនិយាយថាលោកខាងលិចគាត់តែងតែប្រើនយោបាយប្រជាធិបតេយ្យសិទ្ធិមនុស្សដើម្បីជាលក្ខខណ្ឌក្នុងការដាក់ទំនាបមកលើប្រទេសតូចតាចដូចជាប្រទេសកម្ពុជាជាដើមឥឡូវយើងចោទជាសំណួរថាតើប្រជាធិបតេយ្យសិទ្ធិមនុស្សមានសារៈសំខាន់ដែរឬទេសម្រាប់ប្រទេសយើង ចម្លើយសម្រាប់ខ្ញុំគិតថាសំខាន់សំខាន់ណាស់ដែលកម្ពុជាយើងត្រូវតែកសាងនាំគ្នាកសាងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សប៉ុន្តែប្រជាធិបតេយ្យនិងសិទ្ធិមនុស្សมันអាចត្រូវចម្លង ទាំងស្រុងពីប្រទេសលោកខាងលិចមក ដាក់នៅប្រទេសកម្ពុជាបានទេខុសគ្នានៅត្រង់ថា លោកខាងលិចយើងដឹងទាំងអស់គ្នាដែលគាត់ដើរតួនាទីជារក្សាគុណតម្លៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សគឺជាតួនាទីរបស់គាត់ប៉ុន្តែ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សលោកខាងលិចអ្វីជាមូលដ្ឋានគឺសេរីភាពប៉ុន្តែនៅក្នុងសង្គមអាស៊ីគុណតម្លៃរបស់អាស៊ីគឺវិន័យនិងសដាប់ធ្នាប់ត្រង់ចំណុចនេះខ្ញុំគិតថា ប្រជាធិបតេយ្យសិទ្ធិមនុស្សនៅប្រទេសកម្ពុជាយើង ត្រូវតែកសាងឡើងនៅក្នុងថ្នាលរបស់ខ្មែរនៅលើដីរបស់ខ្មែរអាកាសធាតុរបស់ខ្មែរពូជខ្មែរជីខ្មែរទឹកខ្មែរទើបយើង អាចកសាងប្រជាធិបតេយ្យមួយ ដែលមានតម្លៃហើយរឿងនេះ យើងមិនពិបាកមើលទេយើងមើលតែប្រទេសសិង្ហបុរីក៏អាចយល់បានសិង្ហបុរីដែលជាប្រទេសតូចមួយ មានប្រជាជនជាង5លាននាក់ហើយគាត់คล้ายទៅជាប្រទេសអ្នកមាន ទេសដែលរីកចម្រើនមួយដែលគេទទួលស្គាល់ពេញពិភពលោកនោះគាត់មិនបានយកគប់ពីប្រជាធិបតេយ្យពីលោកខាងលិចមកដាក់ទេគាត់កសាងរបៀបដឹកនាំមួយ តាមរយៈគុណតម្លៃរបស់អាស៊ីឃើញទេដូច្នេះកម្ពុជាយើងក៏អញ្ចឹងដែរខ្ញុំគិតថាយើងអាចកសាងប្រជាធិបតេយ្យសិទ្ធិមនុស្សតាមរបៀបខ្មែរហើយ រឿងនេះខ្មែរយើងមានមូលដ្ឋានគ្រឹះរឹងមាំណាស់អឺបើយើងមើលប្រវត្តិសាស្ត្រយើងនឹងយល់ថាពីដើមឡើយយើងនាំគ្នានិយាយថាប្រទេសយើងមានវប្បធម៌ដែលទទួលឥទ្ធិពលពីឥណ្ឌាក៏ប៉ុន្តែ បើយើងមើលតែមែនទែនខ្មែរយើងអត់មានអីដូចឥណ្ឌាទេ ខ្មែរគឺខ្មែរដោយសារដោយសារតែ បុព្វបុរសរបស់យើងបានយកបបធរឬក៏ចម្លងអ្វីពីឥណ្ឌាដើម្បីយកមកកែច្នៃឲ្យទៅជារបស់ខ្លួនឯងយើងអាចធ្វើបានយ៉ាងណាមិញយើងជឿថាជាតបតៃសិទ្ធិមនុស្សនៅប្រកាសប្រទេសកម្ពុជាយើងក៏អាចកសាងបាននៅក្នុងក្របខ័ណ្ឌហ្នឹងដូច្នេះយើងកុំរំពឹងថាយើងនឹងចាំយកម៉ែប្រជាធិបតេយ្យពីលោកខាងលិចមកវាស់ ឬក៏ចម្លងទាំងស្រុងមកពីយកមកដាក់នៅស្រុកយើង ដើម្បីបំពេញចិត្តលោកខាងលិចនោះมันអាចទៅរួចទេទី3បើឆ្លងកាត់ការវិវត្តចុងក្រោយនេះយើងឃើញថាអន្តរាគមរបស់សហគមន៍អន្តរជាតិទៅលើប្រទេសនានានោះហាក់ដូចជាថមថយឥទ្ធិពលជាបន្តបន្ទាប់បានន័យថាវាអត់សូវមានទម្ងន់ ដូចពីមុនទេដោយសារដោយសារតែបច្ចុប្បន្នជាពិភពលោកមួយពហុពលដូច្នេះការប្រើនយោបាយដាក់ទណ្ឌកម្មទៅលើប្រទេសមួយនឹងមិនធ្វើឲ្យប្រទេសនឹងដួលរលំទេទៅទៅវិញវាបានរុញច្រានប្រទេសនឹងឲ្យកាន់តែទៅរកមហាអំណាចមួយទៀតឧទាហរណ៍ មានការសិក្សាស្រាវជ្រាវគេរកឃើញថាចិនដែលមកដល់ពេលនេះគាត់បានហក់ទៅមុខលឿនរហ័សហួសពីការរំពឹងទុកហ្នឹងដោយមានចំណែកមួយគេអាចនិយាយបានថាជាកំហុសយុទ្ធសាស្ត្ររបស់ លោកខាងលិចដែរដោយសារតែគាត់ប្រើប្រាស់អនុយោបាយគៀបសង្កត់ដាក់គំនាបតនកម្មហ្នឹងធ្វើឲ្យបណ្ដាប្រទេសទាំងអស់ហ្នឹងងាកទៅរកចិន ហើយចឹងហើយបានជាការព្យាករចុងក្រោយនេះយើងដឹងថាចិននឹងក្លាយជាមហាអំណាចពិភពលោកសេដ្ឋកិច្ចលេខ1ហ្នឹងនៅឆ្នាំ2028ហួសពីការរំពឹងទុកលឿនជាងការរំពឹងទុកកាលពីមុនដោយសារឯដោយសារមានចំណែកមួយនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចអញ្ចឹងកម្ពុជាយើងនេះដែលជាប្រទេសតូចមួយនេះតែយើងគួរប្រកាន់ អកប្បកិរិយាបែបណាដើម្បីទទួលផលប្រយោជន៍ពីពិភពលោកនៅពេលដែលយើងដឹងស្ថានភាពបែបនេះយើងទាំងអស់គ្នាច្បាស់ជាអាណិតស្រុកយើងស្រឡាញ់ស្រុកយើងដោយយើងធ្វើម៉េចតាំងពីថ្នាក់ដឹកនាំតាំងពីអ្នកនយោបាយនិងតាំងពីប្រជាពលរដ្ឋទូទៅយើងតាមដានមើលថាតើមហាអំណាចគាត់កំពុងធ្វើអីគាត់ដើរទៅណា ហើយយើងត្រូវសម្របខ្លួនយ៉ាងម៉េចដើម្បីទទួលផលប្រយោជន៍ពីមហាអំណាចហើយជៀសផុតពីគ្រោះថ្នាក់នេះជាអ្វីដែលប្រទេសកម្ពុជាយើងហើយជាពិសេសជាពលរដ្ឋខ្មែរយើងម្នាក់ម្នាក់ត្រូវធ្វើហើយជាអកុសលជាមើលទៅអ្វីដែលយើងគួរកត់សម្គាល់នោះគឺយើងមានគោលនយោបាយមួយ ដោយផ្អែកទៅលើរដ្ឋធម្មនុញ្ញ របស់យើងគឺយើងមានខ្ញុំគិតថាប្រទេសយើងប្រកាន់យករបបនយោបាយមួយដែលត្រឹមត្រូវហើយស្របស្របតាមកលតិស័ករដ្ឋធម្មនុញ្ញរបស់យើងបានបាត់ចែងថាប្រទេសកម្ពុជាជារដ្ឋឯករាជ្យអធិបតេយ្យសន្តិភាព អចិន្ត្រៃយ៍មិនចូលបកសម្ព័ន្ធគឺជាការសំស្របទៅនឹងនិតិកាដែលកំពុងកើតឡើងហើយគឺបរិបត្តិនៃការរះឡើងមហាអំណាចថ្មីប៉ះជាមួយនឹងមហាអំណាចចាស់ក៏ប៉ុន្តែ អ្វីដែលយើងនៅសេសសល់ដែលខ្ញុំសង្កេតឃើញគឺការមិនឯកភាពគ្នារបស់អ្នកនយោបាយយើងមានន័យថាម៉េចមានន័យថាធម្មតាធ្វើនយោបាយគេជិះវៀងគេគិតកន្លែងណាដែលវាប៉ះពាល់ផលប្រយោជន៍ជាតិគេព្យាយាមគិតតែគេអត់ធ្វើឯនោះមិនតែនៅស្រុកយើងយើងគេឃើញថា ជាទូទៅគឺអ្នកនយោបាយយើងវាយរ៉ាស់អត់ដើរជិះទេគឺយកមកឈ្នះដៃត្រង់នឹងដែលជាបញ្ហាមួយដែរដូច្នេះសរុបមកវិញខ្ញុំមើលឃើញថា សម្រាប់ប្រទេសកម្ពុជាយើងពីនេះទៅ4ឆ្នាំទៀតក្នុងអាណត្តិដឹកនាំរបស់លោកជូបៃដិនមិនមានអ្វីខុសប្លែកពីមុនទេ គឺមហាអំណាច របស់លោកខាងលិចហ្នឹងគឺគេនៅតែតម្កល់គុណតម្លៃរបស់គេដដែល គឺ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហើយពាក្យថាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះគេនឹងបន្តប្រើហើយជាពិសេសប្រើខ្លាំងជាមួយប្រទេសណាដែល អត់មានផលប្រយោជន៍សម្រាប់ជាទំនាក់ទំនងសេដ្ឋកិច្ចនយោបាយឬក៏ភូមិសាស្ត្រនយោបាយអញ្ចឹង ខ្ញុំគ្រាន់តែក្នុងនាមជាបច្ចុប្បន្នជាពលរដ្ឋខ្មែរម្នាក់ខ្ញុំចង់ចែករំលែកបទពិសោធន៍ថ្ងៃនេះនឹងចង់ឲ្យគាត់ថាបើសិនជាយើងយល់ពីបញ្ហានេះហើយអត់មានអីចម្លែកទេនៅពេលដែលសហរដ្ឋអាមេរិកឬក៏សហភាពអឺរ៉ុបប្រើពាក្យជាតបតៃសិទ្ធិមនុស្សដើម្បីដាក់លក្ខខណ្ឌឬក៏ដាក់គំនាបណាមួយមកលើកម្ពុជាផ្ទុយទៅវិញ យើងគួរតែរិះរកវិធីយ៉ាងម៉េចដើម្បីទាញផលប្រយោជន៍ពីមហាអំណាចហើយនឹងទាំងពីរទាំងចិនទាំងសហរដ្ឋអាមេរិកសម្បិចទាញយកផលប្រយោជន៍ហើយព្យាយាមសម្របខ្លួនយ៉ាងម៉េចជៀសពីគ្រោះថ្នាក់ហើយវាមិនមែនជាងាយស្រួលទេអញ្ចឹងវាទាមទារឲ្យទាំងអស់គ្នាខ្មែរយើងជួយគ្នាមូលមតិគ្នា ដើម្បីចំណិចរុញប្រទេសយើងឲ្យទៅមុខនៅក្នុងចន្លោះមហាអំណាចចាស់និងមហាអំណាចថ្មីខ្ញុំសូមបញ្ចប់បទអន្តរកម្មរបស់ខ្ញុំតែប៉ុណ្ណឹងសិនបាទអរគុណអរគុណមកលោក